តីយើងខ្មែរយើងជេរគ្នារាល់ថ្ងៃវាអត់ចំចំណុចត្រូវកែយកខឹងយកស្អប់យកទៅនិយាយជំងឺប្រកាន់បៈធ្វើឲ្យមនុស្សមើលមុខគ្នាអត់ត្រង់ឃើញទេញាតិញោមយល់ទេយល់រឿងប្រកាន់បៈខ្លាំងពេកនឹងហើយដែលខ្មែរយើងងាយគេញុះឲ្យឆ្លោះគ្នាងាប់ដូចសម័យពលពតហ្នឹងដូចមន់គូគ្នាឲ្យឆ្លោះគ្នាហ្នឹង ខ្មែរសខ្មែរក្រហមមិនដូចមន់ហើយមិនស្អើខ្មែរអ្វីគ្នានោះយល់ទេអីអាខ្លាចហ្នឹងមើល Facebook រាល់ថ្ងៃហ្នឹងឃើញជេរគ្នាបើសិនមានសង្គ្រាមហិចបែងាប់មុនគេអាត្មានោះបើមនុស្សញុះឲ្យតែខឹងគ្នាអញ្ចឹងចាញ់ទាំងអ្នកធ្វើនយោបាយរាល់ថ្ងៃហ្នឹងចាញ់ទាំងអ្នកគេរស់ស៊ីផងអ្នកគេរស់ស៊ីគេមិនដែលវាយប្រហារក្រុមហ៊ុនផ្សេងទេគេផ្សាយ production របស់គេបើទោះជា ជាជាឆ្នាំដុសថ្មិញអញ្ចឹងគេកវាត់អាមុនចោលគេមិនអោយឃើញផ្លាកទេហ្នឹងហើយអានេះទៅល្អ the best អីចឹងទៅហើយផ្សាយទៅមានណាហាមវាមិនចាំបាច់ទៅវៃគេដើម្បីប្រជាប្រិយខ្លួនឯងស្អីមែនទេញាតិញោមហើយរហងៃបើមិនបាននិយាយរឿងដើមគ្នាមិនដឹងនិយាយរឿងអីយោបាយរហងៃណាមិនព្រមបង្ហាញខ្លួនឯងឲ្យឃើញថាវាល្អនោះរមិចមិនមិនមិនសូវនិយាយទេអារឿងហ្នឹង ព្រោះថាមិនបានចុចឲ្យក្តៅទេអត់ទេបច្ឆេះឲ្យក្តៅបច្ឆេះឲ្យក្តៅអានេះចេះនេះចេះនេះអញ្ចឹងក្តៅកើតតែរឿងក្តៅកើតតែរឿងក្តៅយកស្រឡាញ់យកស្អប់យកទៅដោះស្រាយដោះស្រាយមិនចេញទេញាតិញោមផ្ដាំខ្មែរយើងទាំងអស់ណារឿងខ្មែរយើង មិនមែនត្រឹមរឿងខ្មែរយើងទេរឿងខ្មែរយើងមានអ្នកនៅ ពីក្រោយ ខ្មែរយើង បើខ្មែរយើងស្អប់ គ្នា គឺងាយត្រូវគេលៀបឲ្យឆ្លោះគ្នាហើយ អ្នកទទួលផលមិនមែនខ្មែរទេណាញាតិញោមមកអង្គុយនឹងមានបាក់ផ្សេងផ្សេងគ្នានឹងបាក់អីខ្លះទេប៉ុន្តែស្រឡាញ់ទាំងអនិយាយមែនទេណាមិននិយាយយកតែមទេអាត្មាឲ្យឈ្មោះថាអ្នកទុច្ចរិតព្រោះនយោបាយគឺឲ្យទោសតែទៅលើអ្នកដឹកនាំទេបើត្រឹមតែប្រជាជនចូលបកនេះបកនោះហើយយើងស្អប់យើងជាមនុស្សអត់ល្អទេព្រោះពាក្យថាសេរីពហុបកមានន័យថាគេមានសិទ្ធិជ្រើសរើសបកដែលគេស្រឡាញ់ អញ្ចឹងគាត់ជ្រើសរើសបកណាក៏ដោយមិនអាចថាគាត់ជាមនុស្សទុច្ចរិតបានទេព្រោះគាត់ជឿជាក់គាត់យល់ថាបកនឹងគាត់សង្ឃឹមបាន បានគាត់ចូលគាត់មិនមែនទៅដោយ ជំនិតទុច្ចរិតអីណាយល់ទេញាតិញោមយល់ទេតែបើអ្នកដឹកនាំនោះវាមានទុច្ចរិតថាយកអនយោបាយនឹងដើម្បីរស់ស៊ីចេញអាហ្នឹងបានជំនិតទុច្ចរិតតែប្រជាជនដែលគាត់គ្រប់គ្រងបកដែលគាត់ស្រឡាញ់បកណាក៏ដោយ បើគ្រាន់តែចូលបាក់នោះយើងស្អប់ឯណាទៅលទ្ធិប្រជាធិបតេយ្យដែលយើងថាមានសិទ្ធិក្នុងការសម្រេចយល់ទេហ្នឹងហើយសិទ្ធិក្នុងការសម្រេចសិទ្ធិក្នុងការជ្រើសរើសយើងមិនអាចថាគុំបោះឆ្នោតឲ្យបាក់នោះ no បើសិនជាយើងមានមាន ចេតនាថាគុំឲ្យគេបោះឆ្នោតឲ្យបាក់នោះយើងគ្មានគំនិតសេរី ក្នុងខួរក្បាលទេយើងនឹងខ្លាចបាក់នោះមួយទៀតខ្លាំងណាស់ដោយខ្មែរនិយាយមិញវត្តចឹង ចង់ញាតញោមទៅវត្តណាទៅទៅបើកតលាយទៅព្រោះយើងធ្វើជាអ្នកនយោបាយយើងចង់ជួយស្រុកទេសពិតប្រាកដគេទុកចិត្តយើងគេបោះឲ្យយើងទៅគេមិនទុកចិត្តយើងគេមើលថាយើងវាខ្វះអីគេមិនបោះឲ្យហើយយើងទៅខឹងមួយទៀតអត់ល្អអញ្ចឹងមិនថាខ្លាចរឿងយកការស្រឡាញ់ការស្អប់ទៅសម្រាប់ជោគជតារាសីរបស់ស្រុកទេសលទ្ធផលមានតែការបង្ហូរឈាម ចឹងណាដូចនៅបកប្រទេសគេសេរីសេរីនេះសួរទៅសួរបកណាបកណាគេមិនចង់ប្រាប់ប៉ុន្តែគេចេះគេចេះគិតគេចេះមើលអ្នកណាដឹកនាំទៅអាចសង្ឃឹមបានគេចេះមើលពួកគេតាមដានព័ត៌មានគេចេះមើលដូចនៅនៅរដ្ឋអីនៅអាមេរិកគាត់នឹងគាត់ធ្លាប់ជាមេបញ្ជាការហើយបេះដូងគាត់គឺបេះដូងស្នេហាជាតិអ្នកណាក៏ដឹងថាគាត់ល្អដែរ ប្រជាជនបើនិយាយថាតើគាត់ជាមនុស្សមិនអាមេរិកនឹងសឹងតែទាំងអស់ថាគាត់ជាមនុស្សល្អប៉ិនបើបោះឆ្នោតជានាយករដ្ឋមន្ត្រីក៏អត់ជាប់ដែរដល់គេសម្ភារប្រជាជនថាមិនមនុស្សល្អប៉ុណ្ណឹងមិនក៏វាមិនជាប់ ថាគាត់ល្អសម្រាប់ធ្វើតែមេបញ្ជាការ ការពារជាតិគាត់ល្អតែគាត់មិនអាចជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសឲ្យរីកចម្រើនបានទេប្រជាជនគេចេះដល់ប៉ុណ្ណឹងទៀតមកពីគេតាមដានព្រឹត្តិការណ៍ យល់ទេនឹងអញ្ចឹងនិយាយទៅណាទេគេណាប៉ុន្តែរឿងរឿងយើងទាំងអស់គ្នាហ្នឹងអាត្មាគាត់ថាដោយសារតបៈដោយសារតែអីយើងស្អប់គ្នារាល់ថ្ងៃហ្នឹងណាដើម្បីអីដើម្បីអីហើយបើគេគ្រាន់តែទៅបោះឆ្នោតឲ្យនៅនេះឲ្យនៅនោះយើងខឹងទោះថាគំនិតដែលយើងហៅថាសេរីប្តីប្រពន្ធកាន់បាក់ខុសគ្នាឆ្លោះគ្នាដែរនោះមានកាប់គ្នាស្លាប់ហ៎មានណា កាលហ៊ុនប៉ិចទៅចូលមកប្តីហ៊ុនប៉ិចប្រពន្ធហើយប្តីកាប់គ្នាងាប់ដើម្បីអីហើយនឹងធ្វើគ្រួសារខ្លួនឯងឆ្លោះគ្នាកាប់គ្នាប៉ុណ្ណឹងបើឡើងទៅធ្វើអ្នកធំងាប់គេងាប់ឯងឧបកម្មម៉ងម៉ងហ្នឹងហើយបកស្រាយសំណួរបន្តិចចុះប្រគ្រប់ម៉ោងអាត្មានិយាយថ្ងៃនេះដូចហូហែពេកមែនទេយល់ទេនិយាយចឹង ហើយមើលស្អប់អាត្មាដែរអាត្មាមានប៉ាអត់ស្អប់ទេហ្នឹងហើយកណ្ណបៈខុសគ្នាយើងនិយាយគ្នាមិនកើតដែរអូចប់ហើយណោះគឺវាជាអៀតច្អល់មកអឺខ្ញុំកណាសុំសួរមួយ សំណួរនឹងខ្ញុំធ្លាប់ជួយយកអាសាមនុស្សម្នាក់ តែមិនបានទទួលភាពអគុណតែបានទទួលភាពច្រណែនឈ្នានេះទៅវិញ ដោយមនុស្សនោះនិយាយភាពអាក្រក់យើងពីក្រោយខ្នងតើនេះជាកម្មពីឬយ៉ាងណាហ្នឹងហើយកម្មពីហ្នឹងហើយថាអញ្ចឹងហ្មងទៅណាពួកអ្នកហ្នឹងកំពុងតែចងមួយយើងហ្នឹងណាពួកកំណត់អាក្រក់ឲ្យវានៅគាត់គាត់កំពុងតែចងហ្នឹងឯង វាមិនរឿងល្អអីប៉ិនគ្រាន់ថា ស្រេចលើយើងតើយើងឲ្យវាប្រឡាក់យើងអត់អំពើឈ្នាននេះអំពើអីហ្នឹងវាជាលមួកបាត់ហើយវាជារឿងអាក្រក់បាត់ហើយយល់ទេវាជាអកតញ្ញូហើយបាត់ហើយប៉ុន្តែសួរថាការប៉ះពាល់មកដល់ចិត្តយើង ឬក៏អត់ស្រេចលើយើងសួរថាតើយើងបើកឱកាស ឲ្យអាភាពអាក្រក់របស់គេនឹងចូលមកយាយីចិត្តយើងឬអត់ព្រោះនឹងវាកក្រិចបាត់ហើយយល់ទេនៅលើយើង ប្រសិនបើយើង ជួយមិនដើម្បីសង្ឃឹមផល ពីគាត់ទេគាត់ដឹងឬមិនដឹងវាជារឿងអាក្រក់របស់គាត់ទេ មនុស្សអភ័ព្វពិតប្រកបមនុស្សចិត្តខ្ពស់ហ៎មិនមែនយើងអ្នកជួយនឹងមនុស្សអភ័ព្វទេគាត់ទេមនុស្សអភ័ព្វគាត់ទេមនុស្សអភ័ព្វ ប៉ុន្តែដោយសារយើងគិតខ្លីៗពេកឲ្យតែវាមិនដឹងគុណអាកពើវិញបាំងអីចឹងទៅខឹងទាំងខ្លួនចឹងទៅមានប្រយោជន៍ស្អីអានេះដូចយើងស្ទូងសណាប់ស្ទូងហើយចឹងដល់ស្ទូងវាមិនព្រមឆ្លើយអរគុណទៅជន់ហើយចោលមកអញ្ចឹងវាខាតបងទាំងអស់នោះវាខូចអបរចេតនាឃើញទេព្រោះបនវាកើតឡើងដោយចេតនា4បបចេតនាមុញ្ញនចេតនាកំពុងធ្វើអាមុនធ្វើបបចេតនាកំពុងធ្វើមុញ្ញនចេតនា ធ្វើរួចហើយភ្លាមភ្លាមសบายចិត្តហ្នឹងគឺអបរចេតនាយូរ4ដល់20ឆ្នាំនៅឃើញនៅតែសบายចិត្តអាហ្នឹងគឺអបរាបរចេតនាប្រសិនបើយើងត្រេកអរត្រឹមតែសេចក្តីសុខឬក៏ជោគជ័យដែលយើងបានផ្ដល់ឲ្យគេនោះអត់បានគិតទៅដល់ទង្វើគេដឹងឬមិនដឹងគេធ្វើអីមិនបែបអីទេប៉ុនយើងនៅតែល្អអ្នកនោះគ្មាន សមត្ថភាពកំតិចប៉ុនយើងបានទេហើយបើសិនជានៅនោះធ្វើដល់កម្រិតនោះហើយយើងនឹងឲ្យអភ័យបានទៀតអត់ប្រកែប្រកាន់ណាប៉ុននឹងល្អដុបបុល ល្អដបុលយើងជាមនុស្សល្អដបុលហ្មងហើយបើគេមិនដឹងគុណទេខឹងអានឹងនឹងសាមញ្ញណាក៏ធ្វើបានដែរអានោះណាក៏ធ្វើបានដែរចិត្តមនុស្សសាមញ្ញណាក៏ធ្វើបានដែរញាតិញោមចេះខឹងអត់បើជួយគេឲ្យគេមកជេរយើងវិញអញ្ចឹងចេះខឹងអត់មនុស្សសាមញ្ញសំណប់ធ្វើទេអានោះអាខឹងអញ្ចឹងចឹងសំណប់ធ្វើដល់តែដល់អាមិនខឹងជាមួយនឹងអំពើអាក្រក់របស់គេធ្វើតបមកទៀតអានឹង ទៅមនុស្សថ្នាក់លើអាហ្នឹងគ្រាន់វាដើរជើងសាមញ្ញបន្តិចហ្នឹងហើយហ្នឹងប៉ុន្តែថ្មនិយាយអញ្ចឹងចេះមនុស្សផ្ចាលឲ្យមកវិញថាអើអញ្ចឹងទុកឲ្យមនុស្សអាក្រក់ហ្នឹងវាធ្វើអាក្រក់មួយការអត់ធន់ចំពោះសេចក្តីក្រោធខ្លួនឯងទេថ្មនិយាយនេះ តែការអនុញ្ញាតឲ្យមនុស្សធ្វើអាក្រក់ គ្រប់គ្រងមនុស្សធ្វើអាក្រក់វាជាសន្តានមនុស្សអាក្រក់មនុស្សមានច្បាប់គ្រួសារមានវិន័យសំបីនៅក្នុងវិន័យព្រះសង្ឃក៏មិនអនុញ្ញាតឲ្យមនុស្សធ្វើអីស្រេចតែនឹងចិត្តនោះទេអញ្ចឹងបានព្រះអង្គឲ្យយើង ដោះស្រាយទៅដោយបញ្ញបញ្ញាបើថាអើគេធ្វើអាក្រក់ចេះទ្រាំទៅទ្រាំទៅយល់ខុសហើយយល់ខុសមិនត្រូវទេដូចជាការអឺមហោសពចឹងត្រូវកងតបសត្រូវពាត់ជុំចិត្តហ្នឹង ហើយគេជេរគេជេរឲ្យទៅឲ្យចេញទៅច្បាំងអណ្ដើក្នុងស្នោកស្អីស្អីគេធ្វើឲ្យយើងច្រឡោតហ៊ានច្រឡោតងាប់មែនហ្នឹងពួកគេត្រៀមហើយនោះញាតិញោមត្រូវដឹងថាមនុស្សអាក្រក់រៀបយុទ្ធសាស្ត្រល្អជាងមនុស្សល្អព្រោះមនុស្សល្អដែលមិនដែលមានគំនិតបៀតបៀនគេអត់ដែលមានគំនិតរៀបចំវៃបកទេតែមនុស្សអាក្រក់ដែលចង់មកធ្វើបាបយើងត្រូវដឹងថា យុទ្ធសាស្ត្ររបស់គេរូបរៀបចំបានល្អិតល្អន់ណាស់បើយើងច្រឡោតតែមួយផ្លេតយើងនឹងត្រូវដូចគេដេញកដោឲ្យចូលអង្គប់ចឹងហើយមិនក៏ទៅចិត្តទៅជាប់ច្រឡោតទៅចិត្តទៅជាប់ថាមកពីមនុស្សនឹងអត់ដែល មានយុទ្ធសាស្ត្រគិតតែចង់ធ្វើបាបគេហើយបើគេមានយុទ្ធសាស្ត្រចង់កំទេចយើងយើងលោតទៅនេះគេមានកន្លែងទប់យើងលោតទៅនេះគេមានកន្លែងទប់គេគិតធ្វើបាបយើងយូរហើយហ្នឹងយើងឆាប់លោតគឺឆាប់ខ្ចប់នៅហ្នឹងមក ប៉ុន្តែលោកមិននៅស្ងៀមទេហើយជេជេទៅពួកបាយនៅមានស៊ីដែរប៉ុន្តែជាមួយគ្នាដោះស្រាយមិនលោកជីកអងមងជីកអាក្រមដីផ្លូវក្រមដីចេញទាំងយប់ទាំងថ្ងៃទីបំផុតចូលទៅចាប់អត់មានមនុស្សទៅទេ នេះគឺជាឧបាយសម្រាប់ដោះខ្លួនមិនថាអត់ធ្មត់ប៉ុណ្្នឹងឯងទុកឲ្យគេសម្លាប់ no ហ្នឹងហើយយល់ យល់ទេហ្នឹងហើយឲ្យប្រើបញ្ញាព្រះអង្គថាបុគ្គលមាន បញ្ញា មាន ខ្លួនឯងជាទីពឹង មនុស្សអត់បញ្ញាត្រូវគ្រូបោកតញឹកថ្ងៃមុនសំដែងនៅមែលប៊នដល់សំដែងហើយគាត់មកសារភាពលោកគ្រូហើយកណាចាញ់បោកលោកស្រុកខ្មែរលោកនឹងទៅកំពង់សោមតណែងធំទៀតគាត់ថាលុយដាក់ទៅប្រហែលលោកបោកទល់អស់ប៉ុន្តែពេលហ្នឹងគាត់មិនដឹងថាបោកទេ លោកយកអាព្រះមកពីណានេះអានេះមីហ៎តម្លៃវាប៉ណេះរយប៉ណេះរយហើយដល់ពេលណាដឹងជាអានឹងវាមានសេរីសួស្ដីចេះចេះចេះចេះយកអានឹងហើយនេះអានេះចេះអានោះអញ្ចឹងគាត់ថាអស់លុយអាលីងហ្មងព្រោះដឹងថាអានឹងវាមានសេរីសួស្ដីនោះហើយអានឹងមាសយកទៅកុំលាយបាបដល់ពេលស្ដាប់ថ្មយូរយូរគាត់លែងខ្លាចទៅគាត់យកអាថាមាសហ្នឹងយកទៅឲ្យគេមើលមើលមាសមែនអត់ស្ពាន់សតឯលោកនឹងតណៃធំទៀតណា ញាតិញោមឲ្យតែញាតិញោមនៅជឿរបស់ក្រៅខ្លួនគង់តែថ្ងៃណាមួយគេបោកទេឲ្យតែនៅជឿរបស់ក្រៅខ្លួនគេនឹងយករបស់ក្រៅក្រៅខ្លួន ដែលហៅថាស័ក្តិសិទ្ធហ្នឹងយកមកបឆោតកាលអាត្មាទៅអាមេរិកញោមម្នាក់នោះគាត់ថាគ្រូនៅស្រុកខ្មែរហ្នឹងគេចេះតអាយុគឺចេះវិធីតអាយុអីគាត់ស្រឡាញ់ឪពុកម្ដាយរបស់គាត់នោះឪពុកឈឺ ដល់តែឪពុកឈឺហើយវាមានតម្លៃបើតបាន6ខែដូចជាអស់600ហើយមិនដឹងទេហើយបើបានមួយឆ្នាំវាត្រូវតម្លៃប្រហែលអញ្ចឹងទៅបើចង់2ឆ្នាំប្រហែល1000អញ្ចឹងទៅណាវាត្រូវរស់ដាប់ធ្នប់អីគេត្រូវធ្វើនោះណាអដល់អញ្ចឹងទៅកូនមិនដែលស្ដាប់ធោះស្ដាប់អីទេចង់តអាយុឪ ចឹងត6ខែសិនបើស័ក្តិសិទ្ធចាំតទៀតអស់600ទៅញ៉ាទៅបានតែមិនតិចពុកស្លាប់បាត់អេបើថាអ្នកអាមេរិកគ្រូបោកនៅអាមេរិកបោកទៅថាគ្រូស្រុកខ្មែរតាមទូរស័ព្ទបោកបានទៀតអស់ចាដល់ប៉ុណ្ណឹងនឹងនិយាយម៉េចអើញោមម្នាក់ផ្សារទៅឆានផ្ទះគាត់ពឹកមិញ ថ្ងៃត្រង់មិញ មុនសម័យប៉ុលពតហ្នឹងហើយគ្រូបញ្ចូលអរៈហើយឪពុកកំពុងតែឈឺផ្ទេតផ្ទេតហ្នឹងណាចូលមកកូនចាប់កូនព្រៀបហើយគេពងលវៃភ្លេងហ្នឹងទៅឲ្យជាទៅណាឲ្យជាហើយជាហើយនៅដាក់ខ្យល់បាត់ហើយនៅថាជាហើយកំពុងនៅដាក់ខ្យល់បាត់ហើយមិននេះនៅថាជាហើយអ៊ុយចឹងហ្នឹងញោមនិយាយថាមិនទេអាត្មាឃើញទេ ហើយនោះដាច់ខ្យល់បាត់ហើយហើយអានៅកន្លែងវងនេះគេថាជាហើយមិននៅទេហើយនៅពោធិ៍សាត់មួយហ្នឹងហ្នឹងទឹកសម័យឥឡូវឥឡូវដែរហើយមានខ្មោចចូលខ្មោចចូលតាចូលមករំពើនគេទាអាវប៉គេទាទាសពុតតូលឲ្យតាចូលមកទាតាញ៉ុងឲ្យទៅពីណាសុំហើយថ្ងៃមួយតាមួយគាត់ គាត់ហូបមលូឲ្យពេញមាត់គាត់ធ្វើហៅមាត់ចេះដល់ពេលអានឹងរឿងពិតនៅពោធិ៍សាត់ដល់ពេលទៅយកឈូមកខំអើយយកមកគាត់ធ្វើយ៉ាងនិយាយស្វាយចឹងហើយវាចូលមកអូកូនចាប់កូនព្រាមមកទៀតអានេះវាខុសនេះខុសនេះមកចឹងធ្វើម៉េចឲ្យគេអញ្ចឹងទៅ គាត់ថានេះគឺគ្រូគេត្រូវការអើបាក់មួយសពុតហូលមួយក្រៃយកគាត់ខ្ជាក់អានឹងចេញមកគាត់តែឃើញតានឹងខ្ជាក់ចេញមកមាន អា ខ្មោចរលោតតាមពួចបាត់ទៅខ្លាចត្រូវដបងចឹងមិនថាវិធីបោកប្រាស់ច្រើនណាស់បានអាត្មាចេះតែនិយាយនឹងណាញាតិញោមអីរឿងស្រោចទឹករឿងអាគុំអូមអាមអីនឹងក៏ដោយថាលោកខ្លួនឯងអ្នកធ្វើនឹងលោកមិនជឿទេ ដាក់ស្មើទៅអ្នកដែលលោកធ្វើហ្នឹងលោកអត់ជឿខ្លួនឯងទៅជាមុខរបស់មិត្តភ័ក្តិអាត្មាធ្វើរឿងហ្នឹងកាលពីអាត្មានៅនេនលោកអ្នកអប់រំអាត្មាហើយលោកស្អប់ណាស់លោកតាតាស្រ័យទឹកលោកស្អប់ហ่ะហើយលោកអប់រំអាត្មាឲ្យអាត្មាបានគំនិតហ្នឹងតាំងពីហ្នឹងមកអាត្មាដើរត្រូវតាំងពីហ្នឹងមករហូតមកមិនដែរកែដល់រៀនធោះទៅច្បាស់ចឹងមែនទីបំផុតចុងក្រោយគាត់ស្រ័យទឹកវិញ ស្រោចទឹកវិញទាយវិញទៅខ្វះអសភៅទាយលក់ពេញតផ្សារទៅមើលបណ្ណាគារត្រៃរតនំពេញសភៅធัวក៏មានសភៅទាយក៏មានដែរភៅកាត់យសពក៏មានដែរអាត្មាមានអស់ហើយបានអាត្មាសួរអីចុះលបងអីបើមិនហ្នឹងកាលពីមុនបដៅកណាថាកុំអោយធ្វើអញ្ចឹងអញ្ចឹងវិជាអញ្ចឹងអញ្ចឹងវាប្រឆាំងធัวសម្បែងជឿដែរចេះពីអង្ការ ម៉ែលោកថាងកណាមានតែជឿស្អីយាយយាយទៅជឿលោកនិយាយត្រង់អើអលបងឯទេគេធ្វើដូចច្បាស់ណាស់នឹងច្បាស់ដែរតែធ្វើមានច្បាស់ទេថាតាមសភៅតាលោកនិយាយត្រង់ចឹងហើយមិនបាននៅតែធ្វើហើយលោកឆ្លើយត្រង់ទៀតលោកថាអើកណាមានតែបកែទេសអីដូចជាឯងបើមិនធ្វើចឹងគ្នាចិត្តសឹកឲ្យបានស្អីការប្រពន្ធបលយោ លោកប្រាប់ត្រង់អាត្មាស្រឡាញ់ទៅលោកនិយាយត្រង់ឯងអាត្មាក៏ជប់ថាអើបើចឹងខ្ញុំមិនដឹងឥឡូវលឹងថាមិនទេលោកថាត្រង់ចឹងអត់លាក់បងថាអាចិតលោកនៅតែអត់ជឿអញ្ចឹងលោកថាលោកមានជឿណានិយាយទៅជឿនិយាយរឿងនឹងតិចចុះមុនបែកគ្នា អាត្មាធ្លាប់ធ្វើគ្រូទាយម្ដងដែរឥឡូវស្ដាប់ឯងកាអាត្មាទៅនៅវត្តហ្នឹងផ្លាស់វត្តទៅពរៀនហ្នឹងអាកុដហ្នឹងពីមុនលោកលោកតាស្រោចទឹកយន្តកថាអីនៅហ្នឹងដល់មានរឿងទៅលោកតាហ្នឹងចេញទៅអាត្មាទៅនៅកុដហ្នឹងហើយនៅកុដហ្នឹងដល់អាត្មាចូលទៅនៅអាត្មាឲ្យរើអាជើងធូបជើងអីបោះចោលអស់ទៅហើយស្រាប់តែអេកាលហ្នឹងទៅពេញកន្លោះ ស្រាប់តែមានក្មេងកំមុំកំមុំក្មេងក្មេង2 3នាក់មករត់ទាយដល់មករត់ទាយអាត្មាអឺបន្តិចខ្លះគេទៅតាសឹកទៅនោះមកនិយាយគ្នាលេងចឹងទៅអាត្មាថាឲ្យទៅវិញនោះទាយស្អីហើយបានបន្តិចទៅគេថាកំមុំកំមុំទាយខ្លះទៅណាបានទាយទៅកណាបានអង្គុយញ៉ែផងនេះទាយឲ្យម៉េចសើខលខលមកជាលឺចាស់ចាស់ពីមុនថារឿងគ្រូទាយគឺមនុស្សចិត្តសាស្ត្រទេមនុស្សគេចេះមើលមុខមនុស្ស ដល់អញ្ចឹងទៅអាត្មាអាត្មាប្រាប់ថាឲ្យចាំ នៅនឹងសិនហើយបើសិនជាមករកព្រោះឥឡូវនេះអាត្មាកំពុងចូលជួបគ្រូអាត្មាធ្លាប់ធ្វើអាត្មាដឹងហើយមនុស្សគាត់ប្រាប់ថាកំពុងជួបគ្រូសម័យថាអាត្មាទៅជួបខ្មោចជួបព្រាជួបអ្នកសច្ចាំងអីណាអេអាត្មាចូលមកប្រាប់លោកនេន2 3ហើយញោមម្នាក់ឈ្មោះញោមម៉ាប់គាត់ដាំបាយពេលហ្នឹងគាត់ស្លាប់ឥឡូវប៉ុណ្ណា តែចឹងឲ្យគាត់ទៅរត់ទៅរើសអាកំប៉ុងជើងធូបនឹងមកវិញយកអាជើងធូបមុនមុនមកដោតវិញឲ្យច្រើនបន្តិចព្រោះព្រោះយើងដាក់ជើងធូបថ្មីពេកវាអត់ប្រកែមើលទៅដូចថ្មីពេកចឹងយើងទៅយកអាធូបដែលយើងបោះចោលនោះអាកតុយជើងធូបយកមកដាក់វិញណាដល់ដាក់វិញឲ្យច្រើនចឹងទៅដល់ពេលសពគ្រប់ចឹងណា ចូលមកហើយយើងមិនដឹងថាគេមករកអីយើងអត់ដឹងទេដល់ពេលមកមនុស្សវាមានទុកស្រាប់គ្នាមកចិត្តយំបាត់ហើយដឹងថាមនុស្សនឹងមានបញ្ហាហ្នឹងហើយហើយដល់ពេលអញ្ចឹងអាត្មាឃើញអញ្ចឹងអាត្មាធ្វើដកតាហើមធំមើលទៅបងអូនស្រីដូចជាមានបញ្ហាធំហ่ะថាប៉ុណ្ណឹងយំបណ្ដោយ ចុះយើងមើលឃើញហើយអីដល់ពេលអញ្ចឹងទៅមើលមើលមើលមានបញ្ហាអីប្រាប់លោកគ្រូមើលគេហៅលោកគ្រូយើហ្នឹងបានយំតិចបានប្រាប់ថាប៉ាកណាហ្នឹងគាត់ឈឺទាកទឹកដឹងតែក្នុងចិត្តងាប់ហើយបន្តិចទៀតហ្នឹងចិត្តតការទាកទឹកហ្នឹងវាមិននៅថ្លើមហ្មងហ្នឹងហើយវាដល់ពេលហើយដល់អាត្មាផាទៅដៃចេះ ស្មានថាអញ្ចឹងតើបានជើងលេខអត់ល្អសោះអញ្ចឹងអាត្មាប្រាប់ល្បិចគ្រូទាយអាត្មាចេះបើសិនជាអាត្មាធ្វើមិនដឹងយកលុយទៅណាទេញាតិញោមដល់ហើយទៅអាត្មាវាមានចេះអាក្បួនហិណ្ឌូអីខ្លះខ្លះធ្លាប់មើលក្នុងទស្សនាវដ្ដីអីក្នុងកសែតអីគេចុះផ្សាយហើយជាកត់ទុកខ្លះដល់ពេលអញ្ចឹងអាត្មាឲ្យបូកលេខហើយឲ្យផ្សងជាមួយឪពុកនៅរឿងឪពុកហ្នឹងហើយឲ្យសរសេរលេខ សេលេខ2 3ហើយឲ្យបូកបញ្ចូលគ្នាចេញលេខប៉ុន្មានមកយកមកទាយទៅចំទៅចំអាកន្លែងអត់ល្អលេខវាអត់ហុងស៊ុយតាមជើងលេខពួកហ្នឹងបូកគុណគូឲ្យឪពុកតាមជើងលេខនេះវានៅក្នុងចំណុច0ហើយប៉ុន្តែអញ្ចេះបងចេញទៅក្រៅសិនណាចាំអាត្មារំពឹងមើលបន្តិចសិនឲ្យគេទៅក្រៅទៅអាត្មាទៅសួរញោមម៉ាប់ញោមម៉ាប់បើសួរគាត់ ធម្មតាតិចទៅគេធ្វើម៉េចហ្នឹងហើយគាត់ក៏ប្រាប់ថាតាមចាស់ចាស់គេយកអាថ្មយកទៅដុតឲ្យយកវោកបោអីមករុំណាអំពូបណាបានឆ្នាំមួយឲ្យហៅចូលមកវិញឥឡូវញាតិញោម imagine បន្តិចមើលសម័យបន្តិចមើលបើញាតិញោមក្នុង លក្ខណៈដូចបងអូនហ្នឹងដឹងអាថ្មក៏ហត់អត់មិនដឹងបំដឹងថាប្រកាយឥឡូវហ្នឹង ឃើញទេដល់អាត្មាប្រាប់ចឹងមិនដឹងថាអាត្មាកុហកនឹងហើយគ្នាមានទុកយើងនិយាយត្រូវត្រូវត្រូវត្រូវចឹងដល់ពេលចូលមកវិញអាត្មាថាបើតាមជើងលេខនេះគឺវាក្នុងតនៈការសូនប៉ុន្តែអញ្ចេះចោះអឺដូចថាប្រើភាពជាកតញ្ញូរបស់បងអូននឹងជួយថែរក្សាគាត់ផងអីចឹងទៅក្រែងលោអាភាពកតញ្ញូរបស់បងអូននឹងអាចជួយគាត់បានអញ្ចឹងណាប្រាប់ហើយអញ្ចឹងទៅគេសុំទេមួយទៀត ព្រោះ3ខែក្រោយ គេត្រូវប្រឡងឌីប្លូមគេជាប់អត់ឲ្យបោកលេខទៀតដល់បោកលេខមកថាអីលេខលើកនេះចំល្អបងគូល្អបងគូម្នាក់គេស្រែកចំមិនបំចំល្អណាស់ទេព្រោះលេខនេះ វាទល់តែខំរៀនបើចំឲ្យល្អណាស់មិនបាច់រៀនទេ គឺចំណេះប៉ុណ្ណឹងជាប់ហ្មងប៉ុន្តែវានៅក្នុងអាថ្នាក់បងគូវាគ្រាន់តែលើសពីអធម្មតាបន្តិចដល់ខំរៀនមកខំរៀនជាប់បានតែប្រហែល7ថ្ងៃឪពុកនឹងស្លាប់មែនស្លាប់មួយក្រោយមក3ខែគេប្រឡងជាប់មែនលក់3បដ ாய் ហើយស្មាទេតែមួយហ្នឹងស្រាប់តែថ្ងៃក្រោយគេប្រាប់ប្រកាសគ្នាគេអីប្អូនគេកើតមកឆ្លងម្ដាយឆ្លងតលេហើយត្រូវទម្លាក់សកាន ឲ្យមកអាត្មាបកកប្រសិទ្ធទៀតដល់ពេលមកទៀតអាត្មារត់បណ្ដោយអាត្មារត់លឺតែគេមកអាត្មារត់ឈប់នៅទៅនឹងហើយឲ្យញាតញោមគាត់ពងវៀងពងវៀងថាង លោកតា អ្នកទោះទាយស្រោចទឹកហ្នឹង អត់នៅ ទេអត់ទេលោកតាហ្នឹងក្មេងទេពាក់វ៉ែនតាក្មេងទេលោកតាចាស់មុនហ្នឹងអត់ប្រកែកដូចលោកហ្នឹងទេ លោកតាចាស់មុនគេជឿរឿងអីហ្នឹងហើយហើយដល់គេមកជឿអាត្មាជាងនេះញាតិញោមហើយរត់ល្បិចទាំងអស់សឹកកុហកទាំងអស់ចឹងហើយបានចាស់និយាយថាភូតនិងហោចោលនៅជាងចេះគ្រប់គ្នាប៉ុន្តែថាឲ្យហោកុហករហូតញោមយល់ទេយល់ទេយល់ថាកុហកអាត្មាអាចធ្វើបានគ្រូទាយទាំងឡាយហ្នឹងដូចជាមិនមានល្បិច លយជាងអាត្មាមិនទេប៉ុន្តែអាត្មាមិនធ្វើលោកជាឪពុកម្ដាយហើយបានកូនចេះដឹងអញ្ចឹងហើយកូនមកគោរពអញ្ចឹងឲ្យគេឃើញអញ្ចឹងលោកខឹងអត់លោកខឹងអត់អត់ខឹងទេអានេះគេហៅថាប្រសពយល់ទេគេហៅថាប្រសពប៉ិនអត់ទេណាខ្លះបង្កើតបញ្ហាដោយសារតែអ្នកចេះហើយយាយយាយមកហ្នឹងដូចរុយយើងមកបែងរោគវត្តយើងបើបានចេះដឹងដូច ដូចគុណអញ្ចឹងដឹងរីកចម្រើនមិនប៉ុនលោកតាមឹកមឹកមឹកមឹកដល់ហើយទៅលោកថ្មីហ្នឹងគេតាំងតាំងតាំងភ្លេចខ្លួនណាតាំងភ្លេចខ្លួនណាអាហ្នឹងគេហៅទៅប្រគួយបានមាសហ្នឹងគួយបានមាសយើងខ្ញុំដឹងហ៎ដល់តែយើងវាវាបង្កើតបញ្ហាទៅបន្ទោសលោកតាល្ងងអីថាចុះអាណាមិនដឹងថាលោកល្ងងងងយូរហើយហ្នឹងមិនទំល្ងងឥឡូវណា តែលោកងងយូរហើយហើយលោកចាស់ហើយលោកទៅរៀនឯណាទៀតលោកមានតែប៉ុណ្ណឹងអញ្ចឹងយើងអ្នកចេះនឹងត្រូវប្រសពអត្តនឹងមួយទៀតឲ្យអាត្មាប្រាប់លោកថាព្រះអង្គត្រូវដឹងថា អ្នកដែលស្រឡាញ់តំណែង ខ្លាំងមិនមែនមនុស្សចេះទេគឺមនុស្សល្ងងមនុស្សដែលស្រឡាញ់តំណែងខ្លាំងកំាញ់អញអញអញអញរហូតណាមិនមែនមនុស្សអ្នកចេះទេមនុស្សល្ងងព្រោះខ្លាចបាត់ព្រោះបាត់អានឹងអញដឹងទៅធ្វើអី បាត់អាមួយហ្នឹងអញមិនដឹងទៅរស់ស៊ីអីអញមិនដឹងទៅធ្វើអីកើតបើអញធ្វើកើតតែប៉ុណ្ណឹងតែមនុស្សអ្នកចេះគេមិនដែលខ្លាចពីណាកូពីគេមិនដែលខ្លាចអ្នកណាមកដដែលប៉ុណ្ណឹងទេព្រោះចំណេះពិតប្រកបគេអាច create ស្អីបានតទៅទៀតគេរៀនតាមយើងត្រឹមប៉ុណ្្នឹងនោះយើងគិតស្អីឃើញបាត់ទៀតហ្នឹងអញ្ចឹងបានអាត្មាប្រាប់ញោមប្រធាន សមាគមសិល្បៈសូរុខ្មែរដែលធ្វើជាមួយគ្នានោះកែតម្លប់មួយពីមុនណាព្រោះគ្រូបង្រៀន គំនូក៏ដល់ខ្មែរយើងប្រទានអត់ឲ្យអស់ព្រោះខ្លាចគេចេះជាងអឺខ្លាចគេចេះជាងបរៀនក្បាច់គុណក៏ដោយទៅទុកអាក្បាច់មួយខ្លាចសិស្សវាហ្នឹងអញ្ចឹងញាតិញោមមើលអាគំនិតកំណាញ់អញ្ចឹងពីមួយចំណន់វាបាត់មួយក្បាច់ដល់អាសិស្សហ្នឹងវាតទៀតវាបាត់មួយក្បាច់ទៀតវាទុកអាស្នៀតទុបមកយូរទៅវាមិនអាលាយតែបើទស្សនៈអាត្មាអាត្មាបរៀនសិស្ស ថ្មមិនដែរឲ្យសិស្សថាចេះប្រហែលថ្មថ្មចង់ឲ្យសិស្សចេះជាងថ្មព្រោះបើសិស្សចេះប្រហែលថ្មវាអត់រីចម្រើនទេវាទល់តែសិស្សខ្លាំងជាង ដូចរស័យយើងចាប់ដើមដាំតបអរស័យមុនវាមិនខ្ពស់ហ្មងនេះដល់រស័យវាលូទៅទៅពាំងក្រោយក្រោយវាកាន់តែខ្ពស់ទៅអានឹងបានហៅថាដើមរស័យហ្នឹងវាវារីកចម្រើនមែនទេមែនទេចឹងមែនទេនឹងដូចរស់ស៊ីចឹងបើរស់ស៊ីដដែលដដែលម៉ែរស់ស៊ីប៉ុណ្ណឹងកូនរស់ស៊ីទៅប៉ុណ្ណឹងរហូតអាហ្នឹងវាហៅថារីកចម្រើន ទឹកចិត្តជាគ្រូនឹងបើចង់បរៀនអត់ខ្លះគេចេះជាងឯងសិស្សអាត្មាឥឡូវនឹងមានសិស្សខ្លះគេចេះជាងអាត្មាឥឡូវនឹងបើកពង្រៀននៅសក្យបុត្រហ្នឹងជាស្ថានមួយហ្នឹងមុនមកអាត្មារៀបចំឲ្យមានការសិក្សាដោតទៅលើ ភាសាបាលីឲ្យខ្លាំងហើយនឹងភាសាអភិធម្មឲ្យខ្លាំងគឺរៀនយកជំនាញឲ្យខ្លាំងតែម្ដងបើតាមដំណើររៀនមកដល់ពេលនេះ គ្រូបានប្រាប់អាត្មាបើអាត្មាប្រៀបធៀបមើល កម្រិតលោកខ្លាំងជាងអាត្មាបាទហើយប៉ុន្តែហេតុអីបានអាត្មាមិនខ្លាចឲ្យគេខ្លាំងជាងញាតិញោមរឿងអីត្រូវខ្លាចខៃយើងថាចង់ជួយមនុស្សមែនទេមែនទេហើយបើសិនជាឃើញមនុស្សនឹងដោះទៅថាអ្នកលោកដោះទៅដោយសារអញរៀបចំឲ្យមិនបាច់គេមកដឹងគុណយើងឯងខ្ញុំដេកអញញឹមហ្មង មិនបាច់គឺមកដឹងយើងទៅដេកអញុំក្នុងព្រៃម្នាក់ឯងក៏បានយីជីវិតឯងនេះបានប្រយោជន៍វិញកើតមកមិនដូចខ្មោចឆ្កែណាបានធ្វើប្រយោជន៍អីគេខ្លាចជាអ្នកចេះសបាយចឹងវាអត់មានបានគិតថាគេចេះជាងទៅគេទៅដើមមុខមកអត់ដែលបានគិតអញ្ចឹងសោះមកអត់ដែលបានគិតអញ្ចឹងខ្មែរយើងវាមានអាកំណត់ចង្អៀតចឹងហើយបានគេហៅថាឲ្យតែមានអ្នកចេះបន្តិចក្តិចមានអ្នកចេះបន្តិចក្តិចឃើញទេអ្នកចេះស្រុកខ្មែរបន្តិចងាប់បានដែរ តនេះងាប់បាត់តាំងពីលោកគ្រូសំបន្ទឿនឯងមកម៉េះថាមកពីអីថាពឺមកពីចិត្តចង់អៀតហើយចង់អល់ហើយដល់នៅស្រុកគេរីចម្រើនវាសំតរីចម្រើនមែនឲ្យតែមានចំណេញអីគេរុញគេរុញឲ្យបាន PhD គេរុញឲ្យបានអឺអីគេមានរីចម្រើនបើគេរុញរហូតឯងនេះក្តាច់រហូតចិត្តទលាយញាតិញោមដែលមើលឯកសារគេលោតពីលើយន្តហោះហ្នឹងមនុស្សចិត្តទលាយ ដូចមានឆាត់យងចឹង បើឆាត់កាលណាកន្លោះឆាត់ឆាត់នឹងវាទ្រខ្លួនយើងមកឲ្យធ្លាក់ងាប់ទេតែមនុស្សចិត្តចង្អៀតដូចលោតអោបឆាត់ទុកឆាត់អញឆាត់អញមិនដែរមិនដែរមកដល់ដីវារមាច់តายแล้ว ហើយអាត្មាពយល់ញាតិញោមយល់ហ៎ពាក្យថាបើកឆាត់ គឺការបើកចិត្តបើកចិត្តចែករំលែកឲ្យដល់អ្នកដតីឃើញទេដល់តែបើកចិត្តរំលែកឲ្យអ្នកដតីចំណេះវិជ្ជានឹងបើកឲ្យគេបរៀនគេពយល់គេ នៅពេលដែលខ្លួនងាប់បាត់ស្មើនឹងពេលធ្លាក់ដល់ដីមានន័យថាមានជីវិតតទៅទៀតជីវិតតទៅទៀតគឺគេឈ្មោះរបស់លោកគេឈ្មោះរបស់អ្នកនោះងាប់ហើយគេនៅស្ដាប់ទៀតហ្នឹង ឲ្យតែមនុស្សធ្វើអីដើម្បីគេអ្នកចម្រៀងក៏ដោយច្រៀងឲ្យគេស្ដាប់សិនស៊ីសមុទ្រអត់តន់ងាប់ទេហ្នឹងអាថ្មសងសាងាប់មុនគាត់មានទៀតហ្នឹងពួកថ្មងាប់ទៅក៏គេនៅស្ដាប់គាត់ទៀតឃើញរស់យូរឯងសម្ដេចជួនណាតធ្វើដើម្បីប្រយោជន៍អ្នកដតីសរសេរអសរសាសវេទនានុក្រមឯងាយទៅបាត់បោះបង់របស់លោកបាត់ទៅរូបកាយដល់ចំណេះឃើញនៅឯងដូចពេលលោតដល់ដីហើយវាអត់ងាប់ចឹងណា ហើយដល់តែចិត្តចង្អៀតអញអញអញលោដល់ដីបាត់ឈឹងហ្មងងាប់ឈឹងគឺមនុស្សអញហ្នឹងគឺវាបាត់ពីពិភពលោកត្រូវងាប់នឹងហ្មងងាប់ចប់ឯងធ្វើបុណ្យម្ដងចប់ឯងកុំថាឡើយត្រឹមតំណែងសក្តិតំណែងស្ដេចផែនដីក៏ដោយតែมันបានធ្វើប្រយោជន៍ដល់ផែនដីនេះមានអនាគតទេឧទាហរណ៍ដូចតាំងពីសម័យពីមុនមកស្ដេចដែលល្បីជាងគេមានជេរ៉ូម៉ាន់ទី2ជេរ៉ូម៉ាន់ទី7 ដោយសារអីទុកអង្គវត្តឲ្យយើងឃើញទេបើមិនបានទុកស្នាដៃទេកាត់ដីឲ្យតែគេទេគេជេរបចោឧទាហរណ៍ទេអានោះហើយខ្ជិលមិនចាំឈ្មោះទៀតមែនទេអស្ដេចសម័យពពុទ្ធនៅឥណ្ឌាឬក៏នៅស្អីពីមុនចម្ពូទ្វីបហ្នឹងມັນខ្វះទេស្ដេចចក្រឬក៏ស្ដេចណា ដែលមាន អំណាចច្រើន ប៉ុន្តែស្ដេចនោះមិនបានធ្វើប្រយោជន៍ដល់អ្នកដតីយើងអត់ចាំឈ្មោះទេបើទោះជាអានធ្លាប់ជួបប្រវត្តិខ្លះក៏អត់ចាប់អារម្មណ៍ប៉ុន្តែដល់ពុទ្ធព្រះអង្គស្ដេចអង្គេដែរតែលះបង់អាស្ដេចនឹងចោលទៀតទៅរោមាគាសម្រាប់បដិបត្តិយកមកបំភ្លឺមនុស្សក្នុងលោកឥឡូវក្នុងពិភពលោកអ្នកណាមិនស្គាល់ឈ្មោះថាពុទ្ធប្រទេស ណា ដែលមិនស្គាល់កាន់តិចឲ្យច្រើនទោះបីគេកាន់ឬមិនកាន់ក៏ពាក្យថាពុទ្ធ គិតថា ពាក់កណ្ដាលមនុស្សនៃពិភពលោកស្គាល់ព្រះអង្គមកពីអីមកពីព្រះអង្គលោតឆាត់មកលោកបើកឆាត់ចិត្តវាទលាយយល់ទេញាតិញោម you pay you get if you don't pay you cannot get it's simple ដឹងអង់គ្លេសអីដែរអាត្មាចេះអញ្ចឹង ហ្នឹងហើយធ្វើតលាយតលាយញាតិញោមសบายចិត្តណាស់សบายចិត្តអត់ចាំបាច់អានិសង្ឃជាតិណាទេហើយតំណែងទាំងឡាយញាតិញោមបើយើងយល់អំពីតំណែងវិញណាមនុស្សអត់ចង់ធ្វើទេតំណែងព្រោះកាលណាដាក់តំណែងមកហាក់ដូចជាដាក់អំរែកលើតំណែងណាគឺដូចជាដាក់អំរែកឲ្យយើងអញ្ចឹងត្រូវទទួលខុសត្រូវ ចៅអធិការមិនអង្គុយកប៉ុកប៉ុកអត់ធ្វើអីណាកូនចៅធ្វើខុសគេគេមិនថាលោកហ្នឹងគេថាចៅអធិការហ្នឹងមិនបាច់ធ្វើខុសខ្លួនឯងគ្រាន់តែកូនចៅក្នុងបន្ទុកធ្វើខុសលោកវត្តហ្នឹងហេមេហ្នឹងមិនវាមិនត្រូវស្អុយមុខគេចុះកសែតដែរថ្ងៃមុនដឹកគុណមេគុណគេចុះកសែតវ័យកូនចៅមិន អត់គ្រប់កតិកាអត់ឡើងឆានមិនវ័យទៅវាស្នាម ទៅគេថតប្រហោះសេចក្តីល្អរបស់លោកមកកកោបាត់អស់ទៅសំណាងឯងពីមុនអាត្មាវ័យជាងលោកទៀតកាលនោះអត់តាន់មាន Facebook អាត្មាមិនមែនវ័យត្រឹមកូនទេនៅវ័យទាំងសក្រាចទៀតអាត្មាទៅធ្វើ គ្រូនៅខេត្តតាកែវឲ្យចូលរៀនទាំងអស់ណែសក្រាចគោរពតែតែចេញក្រៅសាលាឯណា ឲ្យចូលរៀនសក្រាចបងអាត្មាដូចមួយឆ្នាំពីរឆ្នាំមកឲ្យចូលរៀន